អក្សរសាស្ត្រខ្មែរអក្សរសាស្ត្រខ្លួនស្ងួនមិនថែអក្សរសាស្ត្រខ្មែរប្រែលែងខ្វល់អក្សរសាស្ត្រជាតិជ្រៀតកង្វល់អក្សរសាស្ត្រសល់យំសោយសោកអក្សរសាស្ត្រខ្មែរមានតម្លៃ អក្សរសាស្ត្រថ្លៃមិនមែនថោកអក្សរសាស្ត្រជាតិអើយក្រោបអក្សរសាស្ត្រថោកព្រោះកូនខ្មែរអក្សរសាស្ត្រមាន មកយូរលងអក្សរសាស្ត្ររងរឿងហោហាអក្សរសាស្ត្រគុំកើនក្រុងស្រែអក្សរសាស្ត្រខ្មែរថៃចិត្តសាស្ត្រ អក្សរសាស្ត្រជើងកើនពុនរីអក្សរសាស្ត្រជ្រី កូនខ្មែរផ្ដាស់អក្សរសាស្ត្រថយថោកព្រោះប្រែផ្លាស់អក្សរសាស្ត្រចាស់ក្មេងអើគិតខ្ញុំព្រួយខ្លាចបាត់អក្សរសាស្ត្រខ្មែរខ្ញុំព្រួយខ្លាចបាត់ចាត់អក្សរសាស្ត្រ ខ្ញុំព្រួយត្រដសសេខ្មែរខ្ញុំព្រួយពេញប្រានខ្ញុំតែងតែខ្ញុំព្រួយខ្ញុំថែអសសោះខ្ញុំព្រួយព្រោះខ្មែរលែងសសេរខ្ញុំព្រួយម្លេះទេឃើញក្រៃក្រាស់ខ្ញុំព្រួយខ្ញុំភ័យគិតខ្លាំងណាស់កូនខ្មែរច្រើនផ្ដាស់លែងសរសេរ ខ្ញុំព្រួយកូនខ្មែរស្នេហ៍ឡាឡាតាំងខ្ញុំព្រួយគូប្រាំងខ្ញុំរិះគិតខ្ញុំព្រួយខ្ញុំប្រាប់មិនទំនេរខ្ញុំព្រួយប្រឹងទ្វេគេមិនស្ដាប់ខ្ញុំព្រួយខ្ញុំខ្វល់រឿងអសរខ្ញុំព្រួយខ្ញុំឈរនិយាយប្រាប់ខ្ញុំព្រួយខ្ញុំព្រឹត្ត ព្រៀងសាស័ព្ទខ្ញុំព្រួយខ្ញុំចាប់សងសេះខ្មែរ